ស្រណងគ្រាដែលកន្លងអូននឹងបងបានរួមសេចក្តីស្នេហា នៅក្រោមរស្មីចានរះភ្លឺថ្លា ក្រោមផ្ទៃមេឃាសែនធំល្វឹងល្វើយ ស្រណោះស្រណោះសំដីដែលស្រស់ស្រីសម្រាប់ឲ្យបងៀងកាយពេលនោះបងនៅ មិនតន់ហ៊ានឡើយព្រោះអ្វីត្រានត្រាយគោះហាត់ថា ណែដែលមិនស្មានថានឹងបានរួមក្តីស្នេហាដល់បានជាបានអកលយានបងភ្លេចប្រានភ្លេចអ្វីទាំងអស់ ដែលហួងស្រណោះជាថ្មីមកអាឡ័យស្រមៃជានិចអូនអើយទូចអើយទូចបងបងមិនភ្លេចឡើយមងចាំគៀកាយគ្រាហួសមើលវិញ ភ្លេចប្រានភ្លេចអ្វីទាំងអគ្រាដែលហួងស្រណោះជាថ្មីមកអាឡ័យស្រមៃជានិច្ចអូនអើយទូចអើយទូចបង បងមិនភ្លេងឡើ គ្រាហួងវិលវិញ